xưa thong thong miếng xưa bò con là thế này miếng xưa bò con là thế này là dịch hàng chuột nhiều quá, là chuột tiền sạch miếng sữa mình uống sợ. បាត់យូរហ្នឹងហើយអឺតាបទៅខ្ញុំជឿថាបងប្អូនដឹងហ្នឹងហើយវាសួរណាបងសុខសប្បាយនៅទីសតអឺរឿងកម្មសុខាគាត់ទៅបនសពលោកលលេងហើយព័ត៌មានជាច្រើនបានផ្សព្វផ្សាយ ដោយសារខ្ញុំឃើញគេដាក់ប្រធានបទនឹងគេផ្សាយថាជួបជុំគ្នារយៈពេលច្រើនហ្នឹងហើយបាយអាយ៉ាហើយជំរាបសួរហ្នឹងអឺរវល់តិចហ្នឹងហើយតែជាពីពេលនេះទៅមិនសូវជាមានពេលផ្សាយឲ្យច្រើនទេដោយសាររវល់ការងារច្រើនហ្នឹងហើយចាំពេលសម្រាប់មកពីការងារវិញហ្នឹងគឺតម្លាក់ខ្លួនផ្លឹងហ្នឹងហើយឯណាមួយបានគ្រាន់តែ share ព័ត៌មានអីតិចតួចចែកម្លែកអីបន្តិចតួចនឹងប្រជុំការងារបាក់អីខ្លះចឹងទៅក្រៅពីហ្នឹងគឺមិនមានពេលឡាយច្រើនទេថ្ងៃនេះឆ្លៀតឡាយមួយផ្លែតដោយសារទៅចែកជាមួយបងប្អូនយើងហើយនឹងខ្លះដល់យើងខ្លះហើយជាពិសេសគឺបងប្អូនយើងដែលជាប្រជាជនគាត់អ្នកគ្រប់គ្រង គាត់ទៅសួរថាលោកសវណ្ណភូមិយ៉ាងម៉េចដែរឬលោកកម្មសថាជជែកជួបជាមួយលោកហ៊ុនសែនតើលោកយល់យ៉ាងម៉េចបាទជំរាបសួរចិនចិនជំរាបសួរសុភាបាទជំរាបសួរវិជ័យបាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទក៏ជួបដល់បាទជំរាបសួរតើជំនួបលោកកម្មសខាជាមួយនឹងលោកហ៊ុនសែនយ៉ាងម៉េចដែរ បាទជំរាបសួរ Rose Calvin ណាអឺចង់ឲ្យលោកសវណ្ណភូមិនិយាយកតិចបន្តួចចាក់រឿងហ្នឹងនឹងដើម្បីបងប្អូនយើងដឹងណាតើមានប្រយោជន៍អីខ្លះណាសម្រាប់ជាតិយើងហើយអនាគតអឺព្រឹងទៀនឬក៏យ៉ាងម៉េចដែរហើយអនាគតរបស់សង្គមជាតិយើងនឹងយ៉ាងម៉េចដែរ កម្មសតាគាត់ទៅជួបអីញឹកញាប់អញ្ចឹងណាបាទជំរាបសួរសញ្ញាហ្នឹងហើយបងសុខសប្បាយអរគុណច្រើនហ្នឹងឥឡូវយើងជជែកគ្នាបាទចែកជាកំណត់ទស្សនៈរបស់ខ្ញុំទេបងប្អូនអាចស្វែងយល់ដោយខ្លួនឯងខ្ញុំគិតថាมันមានអីអឺពិបាកយល់ទេហើយខ្ញុំក៏មិនមែនទៅជាអ្នកអាចកាត់ ថារឿងនឹងយ៉ាងម៉េចយ៉ាងម៉េចដែរប៉ុន្តែយើងអាចមើលឃើញតាមការឆ្លុះបញ្ចាំងជំរាបសួរតាហ្នឹងហើយអរគុណដែលបានចូលមកហើយបងសុំសរសើរឃើញខំធ្វើការខ្លាំងណាស់នៅតាហ្នឹងហើយសរសើរមែនតើហ្នឹងហើយបងសូមគោរពសរសើរពីចម្ងាយណៃវាទៅចាំវាបាទអឺគេឃើញថាពេលដែល អឺលោកនេះស្លាប់លោកកម្មសាគាត់ទៅណាស់មានទាំងបងប្អូនអឺនិយាយយើងថាបងប្អូនចាប៉ុន្តែនិយាយទៅគឺថាយើងអាចនិយាយថាអ្នកហាហោគាត់ហ្នឹងហើយអ្នកហាហោគាត់មន្ត្រីប៉ុន្តែនៅក្នុងគណៈបកប្រជាជនឬក៏មួយខ្សែគណៈបកប្រជាជនបណ្ដាញព័ត៌មានបកប្រជាជនគេផ្សាយថា លោកកឹមសុខានិងគណៈប្រតិភូហ្នឹងហើយតែគេតែប្រតិភូមិនមែនលេងទេណាធម្មតាអឺយើងអ្នកទុំហេតុអីបានទៅជាខ្លាចជាប្រតិភូហើយយើងឆ្ងល់យេអ្នកទុំហេតុអីបានជាអាចដឹកនាំគណៈប្រតិភូបានណាយើងឆ្ងល់ចេះហើយយើងតែឆ្ងល់ទេណាហ្នឹងហើយហើយគាត់ស្លៀកពាក់តាមបានទៅ មន្ត្រីជាន់ខ្ពស់ដូចអ្នកធំដុំយ៉ាង Michael កៀងកៀងនៅថាកៀងកៀងមិនដឹងដែរតែខ្ញុំវាអត់អីទេហ្នឹងហើយហើយគេថាខាងឡើងទៅដល់ឡើយជំរាបសួរដល់ទី Boris ហ្នឹងហើយអញ្ចឹងយើងឃើញថាគាត់ជាអ្នកទោសប៉ុន្តែគាត់គេប្រើពាក្យថាគាត់នឹងគណៈប្រតិភូពាក្យថាគណៈប្រតិភូតតែជា ត្រីជាន់ខ្ពស់ផ្លូវការរបស់ស្ថាប័នណាមួយជាពិសេសទៅតំណាងរដ្ឋណាតំណាងគណៈបកនយោបាយសំខាន់ដែលស្របច្បាប់ណាគឺយើងអាចហៅថាគណៈប្រតិភូបានវាមិនអាចដាក់ទោសគេហៅថាគណៈប្រតិភូទេហើយសូម្បីតែយើងជាប្រជាជនធម្មតាហ្នឹងក៏គេមិនដែលហៅថាគណៈប្រតិភូដែរណាគណៈប្រមមប្រមមហ្នឹងក៏គេមិនហៅថាគណៈប្រតិភូដែរហៅគណៈភៀវ ចូលរួមធម្មតាហ្នឹងហើយជំរាបសួរធារីហ្នឹងហើយសុខសប្បាយហ្នឹងហើយអាហ្នឹងយើងគ្រាន់តែមើលប្រើពាក្យហើយយើងមើលពាក្យទាំងអស់ហ្នឹងណាយើងអាចយល់បានដែរអញ្ចឹងនៅក្នុងបណ្ដាញសារព័ត៌មានគណៈបព្វជិជនហ្នឹងគេហៅលោកកឹមសុខាគឺថាជាថ្នាក់ដឹកនាំអតីតគណៈបព្វសង្គ្រោះជាតិណាមិនមែនជា អ្នកទូទេហ្នឹងហើយហើយគាត់បានដឹកនាំគណៈប្រតិភូណាទៅចូលរួមបនសពសម្ដេចឧត្តមទេពញានណាខ្ញុំបានតែឮឈ្មោះសម្ដេចឧត្តមទេពញានហ្នឹងខ្ញុំចង់និយាយថាបាយដែលឆ្ងាញ់នៅខ្មែរយើងថាបាយដែលឆ្ងាញ់ដោយសារវាពួកពេកដែលដាក់ឈ្មោះឲ្យហ្នឹងហ្នឹងហើយអញ្ចឹង យើងឃើញគាត់ដឹកនាំគណៈប្រតិភូវិញទៅដូចនិយាយថាដូចជាមន្ត្រីជាន់ខ្ពស់ផ្លូវការជាជនដែលមានឋានៈនៅក្នុងសង្គមមកមិនមែនដាក់ទោសណាគេប្រើពាក្យថាគណៈប្រតិភូបាទអញ្ចឹងក៏ចូលរួមហើយអ្វីដែលគួរពីនឹងគឺគេថាបានប្រែត news បាយ័ន TV និងក្រុមបណ្ដាញព័ត៌មានអឺ ដែលបពាជាជនគេផ្សាយថាសម្ដែងរបស់គេនឹងហើយនឹងលោកកម្មសុខាអតីតធានគណៈបកសង្គមជាតិណាពេលហ្នឹងគេអត់ហ៊ានប្រើថាអ្នកទូឬក៏អាគុកឬក៏ជនរបស់ជាតិអីទេហ្នឹងហើយគេប្រើថាថាលោកកម្មសុខាអតីតប្រធានគណៈបកសង្គមជាតិគេប្រើពាក្យត្រឹមត្រូវណាហ្នឹងហើយសំរុំណាស់ហ្នឹងហើយលើគណៈប្រនភូមិណាអឺហើយសម្ដេចនឹងឯកឧត្តមកម្មសុខាណា បានជជែកគ្នាជាង4ម៉ោងដល់ហែមលហែមណាហើយដល់យកនំណែកណាជាអាហារថ្ងៃត្រង់ឡើយជជែកគ្នាគេមានដាក់ទៀតណាម៉ោង2ម៉ោង10ប្រហែលនាទីនេះខ្ញុំភ្លេចបងប្អូនទៅមើលខ្លួនឯងទៅខ្ញុំអត់ចាំទេណារហូតដល់ម៉ោង2ជាងណា4ម៉ោងបន្តិចទេណាហើយគេប្រើពាក្យថាជជែកគ្នាផ្អែមលហែមផ្អែមលហែមមើលដល់សំសា ហ្នឹងធម្មតានៃនយោបាយគេមិនដែលប្រើពាក្យថាវិច័យគ្នាផ្អែមល្ហែមតែអញ្ចឹងទេគេវិច័យគ្នាដោយភាពស្និទ្ធស្នាលភាពក្រាស់ភាពណាក្នុងនាមជាជាសាសមួយគេមិនដែលប្រើពាក្យថាវិច័យគ្នាដល់ផ្អែមល្ហែមស្និទ្ធស្នាលដល់ផ្អែមល្ហែមជាង4ម៉ោងអានេះប្រើពាក្យសង្សារថាសង្សារស្រីស្នេហ៍គូស្នេហ៍ថា វាមិនដែលមិនដែលទៅចែកគ្នាដាក់នយោបាយចែកគ្នាផ្អែមផ្អែមហ្នឹងមិនវាអត់មានទេតើសគៀកកាយដែលទឹកគ្នាហ្នឹងមកផ្អែមផ្អែមណាអញ្ចឹងរឿងនយោបាយវាមិនដែលផ្អែមផ្អែមទេវាអត់ដែលមានទេបងប្អូនហ្នឹងហើយហ្នឹងហើយអាហ្នឹងយើងនិយាយត្រង់ណាហ្នឹងហើយឡើយជំរាបសួរខ្មែរអូនណាហ្នឹងហើយហើយឥឡូវនៅក្នុងហ្នឹងយើងឃើញ ខ្ញុំមើលសាររបស់លោកកឹមសុខាគាត់និយាយថាគាត់ទៅសួរសុខព្រួយចឹងចឹងគាត់កន្លែងចំណុចមួយដែលគាត់និយាយថា បានជជែកគ្នាជាង4ម៉ោងគឺជាពិសេសគឺថាតាក់ទងនឹងបញ្ហានយោបាយណារបស់ប្រទេសជាតិណាអានឹងទី1ចំណុចដែលកម្មសការនិយាយខ្ញុំគូសខូតនៅកន្លែងហ្នឹងបងប្អូនទៅមើលណាមួយទៀតគឺខ្ញុំទៅមើលរបស់មុតចន្ទា ដែលជាមន្ត្រីជាន់ខ្ពស់គាត់កាឡាយរបស់កម្មសកាយមានគាត់មន្ត្រីជាន់ខ្ពស់ណាខាងគាត់កាឡាយទៀតហ្នឹងហើយអ្នកទូដល់ហ្នឹងហ្នឹងអឺមុនតែថាសរសេរថាជជែកគ្នាអឺ4ម៉ោងជាងហ្នឹងគឺផ្ដោតទៅលើបញ្ហា Covid ណា19ណាស្ថាន ភាពប្រជាពលរដ្ឋចាក់វ៉ាក់សាំងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការកសាងសេដ្ឋកិច្ចជាតិអឺក្រោយពីការចាក់វ៉ាក់ក្រោយពីបញ្ហាកូវីដទៅការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រទេសជាតិក្រោយពីបញ្ហាកូវីដនិងជាពិសេសគឺបញ្ហាស្ថានភាពនយោបាយនៅក្នុងពិភពលោកហើយនឹង ឬឆាកអន្តរជាតិហ្នឹងហើយណាអរគុណសូលីម៉ាហ្នឹងហើយខ្ញុំបាត់ហើយហ្នឹងហើយថាអញ្ចឹងបងប្អូនអាចយល់ឃើញដែរភ្លើងអរិញ្ញាការដែលទៅជួបគ្នាហ្នឹងហ្នឹងហើយគឺអឺបច្ចេកគ្នាទាំងបញ្ហាទាំងអស់ហ្នឹងឥឡូវយើងមើលអំពីបរិបទលោកកម្មស្ការវិញ សុខឹមសុខាបើយើងនិយាយទៅគាត់តែនិយាយតាំងពីដើមមកយើងអត់មានអាណាបន្លំទេណាទី1ហ៊ុនសែនឆ្លងហៅកម្មសុខាថាអាគប់ណាអាបតជាតិណាហើយចាប់ខ្លួនតាមយុគដោយបំពេញទៅលើច្បាប់ការដកអភ័យឯកចិត្តតំណាងវិញទៅទៀតបងប្អូនទៅមើលទៅក្នុងមេត្រាដូចជាមេត្រា92ដែលស្ដីអំពីការដកអភ័យឯកចិត្តតំណាងរាជលក្ខណៈ ទាល់តែមានសម្លេងពីភាគ3ណាគឺអាចដកបានហើយដកបាននឹងចាប់បានចាប់យកមកដក20ឯកសិទ្ធិដាក់គុកនឹងទាល់តែបត់ល្មើសជាក់ស្ដែងណាតាមហ៊ុនសែនតែគិតអានេះណាអត់ដែរទេប្រចាំប្រយុទ្ធណាហើយទោះជាក់ស្ដែងយ៉ាងម៉េចមនុស្សពុំដេកហ្នឹងប្រឹកពីកាលណាតដល់គេថាទោះជាក់ស្ដែងគឺស្អីគេ កាកឹមសខានិយាយសារវីដេអូនៅប្រទេសអូស្ត្រាលីណាតាំងពីឆ្នាំ2012ណាឃើញតាំងពីអាច្បាប់នោះអត់ទាន់ចេញណាច្បាប់គណៈបកនយោបាយច្បាប់ផ្សេងៗអត់ទាន់ចេញម្លេះឃើញអានឹងយើងយល់ណាបងប្អូនយើងគ្រប់គ្នាយើងត្រូវយល់អានឹងអារឿងនោះវាប៉ិនឬមួយក៏ជាលខោនជាការសម្ដែងឬមួយក៏ជាគ្រាន់តែជាការបំផ្លាញអ្នកប្រឆាំងលើកម្ពុជាដើម្បី ប្រយោជន៍ផ្ទាល់ខ្លួនមិនគិតប្រយោជន៍ប្រទេសជាតិអាហ្នឹងយើងគិតមើលអាហ្នឹងយើងយកអាហ្នឹងទៅពិចារណាក្នុងច្បាប់ណាទៅដល់អញ្ចឹងបងប្អូនឃើញទេគឺហ៊ុនសែនធ្លាប់ហៅកម្មសខាអបតជាតិនិងបាប្រពន្ធបាត់រវើបតជាទៅចាប់ដាក់គុកទៅយប់រួចហើយពេលដែលលោកប្រធានសំរងស៊ីរៀបចំយុទ្ធសាស្ត្រចូលប្រទេសជួបមន្ត្រីជួបសពបែបយ៉ាងក៏ដោះលែងលោកកម្មសខាមុនពេលលោកប្រធានសម្រាប់ចូល ធ្វើដំណើរចូលប្រទេសកម្ពុជាដោយសារសម្ពាធនយោបាយអន្តរជាតិខ្លាំងមួយកាលនោះគឺ2019 9វិច្ឆិកា2019ណាក៏គេលែកពីតំបន់ខ្លងនឹងមកណាឲ្យមកនៅភ្នំពេញតាំងពីនឹងមកគាត់បាននៅគុកមិនទីដែរបាទការគុកហ្នឹងខ្ញុំអត់ចង់និយាយរឿងហ្នឹងឯងបាទកាលនោះលោកជោគជំនីគាត់ជាមេធាវីរបស់កម្មសការ ដឹងណាលោកកម្មការនៅគុកនោះគេឲ្យដេកនៅកន្លែងណាកន្លែងណាសម្រាប់កន្លែងណាបើគុំគាត់យ៉ាងម៉េចម៉េចដឹងណាហ្នឹងហើយប៉ុន្តែខ្ញុំមិននិយាយអានៅក្រៅកោហ្នឹងហើយឬក្រៅឆាកឲ្យខ្ញុំដឹងខ្ញុំខ្ញុំអត់ដឹងច្រើនណានិយាយទៅម្សិលមួយថ្ងៃមួយខ្ញុំទៅចែកជាមួយផ្លាក់ខ្ញុំងត់យើងប្រតិចែកគ្នារឿងឬចែកញីមកកម្មការហ្នឹង ហ្នឹងហើយនិយាយគាត់ដឹងអស់ហ្មងគាត់ដឹងទាំងអស់ហ្មងខ្ញុំចង់និយាយថាអ្នកណាអ្នកនាំស្រីអ្នកណាយកស្រីទៅឲ្យអ្នកណានិយាយថាដេកសន្តាគារណាតាណាផ្ទះសំណាក់ណាកន្លែងណាគឺពួកខ្ញុំខ្ញុំចង់និយាយថាពួកខ្ញុំទៅទេជាសភៅនៅកម្រាកង្វាហើយខ្ញុំសាយយោនេះតែបងឯងតែហ្នឹងហ្នឹងបងដឹងថាទាំងអស់ហ្នឹងហើយហ្នឹងហើយថាបងឯងចង់ សរសេរសភៅឬថតសម្លេងអីយកទៅដាក់ចាក់ស្ដាប់ពី3ម៉ោងបងហ្នឹងហើយអាហ្នឹងអូខេមិនបាច់ព្រៀបរត់ទៀតទេបងមុនហ្នឹងហើយប៉ុន្តែយើងមិននិយាយទេណាឥឡូវយើងបន្តទៅទៀតថាអឺរឿងទាំងអស់ហ្នឹងអញ្ចឹងអឺពេលដែលគាត់មកនៅភ្នំពេញណាជឹកឡើងហើយ ក៏ខ្លាយជាអ្នកទូកកលិចហ្នឹងហើយអ្នកទូកកលិចហើយយើងគិតមើលគាត់ជាអ្នកទូកគឺយើងដឹងច្បាស់ហ៊ុនសែនថាលោកកម្មសកាជាអ្នកទូកណាជាគុកណាគុកជាអ្នកទូកបត់ជាតិចាប់យកទៅដាក់គុករហូតទៅដល់ពេលលោកទានសំរងសៀនឹងបងប្អូនខ្មែរនឹងធ្វើបដកម្មរៀងរាល់ឆ្នាំគ្រប់ទីកន្លែងតវ៉ាហើយដល់លេខកម្មសកាក៏បានដល់លេខមនុស្ស ផ្ទះខ្លាចជាអ្នកទូកលីបហើយយើងគិតមើលឥឡូវនេះគាត់នៅតវ៉ាដីក្តាមនៅតុលាការរហូតដល់ពេលនេះគឺចិត្តលើកទី40លើកទី40ហ្នឹងណាអត់ទាន់ចប់ទេណាឡើងសឹងរាល់អាទិត្យរាល់ខែមួយខែម្ដងពីរដងឡើងក្តីក្តាមអត់ចប់ឬក្តីនឹងមិនដឹងគេទៅទៅដល់ត្រឹមម៉ាននឹងភាកទីប្រមាណអត់ចប់មិនខ្ចីចប់ឃើញដដែលដដែលដដែលដដែលរឿងដដែលដដែលទៅសួរនាំដដែលដដែលហ្នឹងហើយអញ្ចឹង មួយទៀតក្រៅពីក្តីក្តាមនៅបន្តយ៉ាងម៉េចលោកកម្មសថាគាត់តាំងពីដើមមកគាត់និយាយយ៉ាងម៉េចគឺយើងគ្រប់គ្នាយ៉ាងដឹងគាត់ថាគាត់ជាប់បំរាមនយោបាយពេលដែលដំបូងមកពេលដែលយើងអឺលើកទឹកចិត្តគាត់តែជំរុញគាត់ទៅចោះសួរសុខទុក្ខអឺតំណាងសកម្មជនយើងឬសកម្មជនយើងដែលឈឺ ដែលរងគ្រោះដោយពីវាយឬក៏រងគ្រោះដោយអឺបុព្វហេតុណាមួយឬក៏ដោយសារមានជំងឺរ៉ាំរ៉ៃផ្ទាល់ខ្លួនឬក៏ពុកម្ដាយបងប្អូនដែលនៅក្នុងនឹងរត់ភៀសខ្លួនមកថៃដោយសារសកម្មភាពនយោបាយនៅក្នុងអ្នកឲ្យសមាជិកគ្រួសារនៅក្នុងប្រទេសលំបាកវេទនាពួកយើងតែចាក់តងសួរទៅគាត់ដើម្បីឲ្យគាត់ ឲ្យទៅជួបទៅនាំឬយកអំណោយឲ្យគាត់តែងបកមកយើងវិញថាគាត់ជាប់បំរានយោបាយគាត់មិនអាចទៅជួបសមាជិកមិនអាចទៅមើលសមាជិកណារបស់គណៈបកសង្គមជាតិណាមួយបានទេដើម្បីកុំឲ្យគេមានលេសចាក់គាត់ចោតប្រកាន់គាត់បន្ថែមទៀត យើងក៏ទទួលគាត់ដែរយើងក៏មិនដឹងថាអីគាត់ដែរយើងនៅស្ងាត់រហូតយើងនៅតែអមគាត់នៅតែអបកសោគាត់គ្រប់គ្រងគាត់លើកទឹកចិត្តគាត់ណាការពារគាត់ណាណាហើយនៅតែជំរុញនៅមនុស្សគុំវិជាមួយគឺថាសំរាំងស៊ីនឹងកម្មស្ការតែមួយណាឃើញទេអញ្ចឹងយើងឃើញទេប្រាប់តែមកដល់ថ្ងៃនេះ គឺយ៉ាងម៉េចត្រួយស្រឡះពីហ្នឹងគឺនៅក្នុងហ្នឹងដូចខ្ញុំបញ្ជាក់ខាងដើមអញវិញគឺថាគាត់បញ្ជាក់ថាគាត់បានជជែកជាមួយហ៊ុនសែនជាង4ម៉ោងស្ដីអំពីបញ្ហាប្រទេសជាតិបញ្ហាប្រទេសជាតិគឺបញ្ហានយោបាយបងប្អូនអាហ្នឹងនៅក្នុងបំរាមនយោបាយហើយកូនចៅកម្មសខាគេនិយាយថាគេតុលាការគេដឹងហើយពេលណារឿងនយោបាយពេលណារឿងមិននយោបាយទោះនិយាយរឿងនឹង និយាយរឿងស្អីក៏ដោយទោះរឿងជាតិរឿងស្អីក៏ដោយតែគេដឹងពេលណានេះជារឿងនយោបាយពេលណាមិនមែនជារឿងនយោបាយឃើញទេអញ្ចឹងមានន័យយ៉ាងម៉េចតុលាការហ្នឹងយ៉ាងម៉េចតរពេលអឺចង់កាត់ទោសចង់ចោលគាត់ថារឿងនយោបាយណាដល់ពេលមិនចង់ចោលមិនមែនជារឿងនយោបាយដូចយើងឃើញដូចហ៊ុនសែនខ្ញុំប្រព្រឹត្តបទល្មើសសពបែបយ៉ាងមិនដែលមានទោស ណាដោយសារមិនចង់ចោតដោយសារតឡាការហ្នឹងมันមានស្មារតីយុត្តិធម៌នៅក្នុងការបម្រើនៅអន្តរជាតិនិងស្មារតីច្បាប់ស្មារតីយុត្តិធម៌សម្រាប់ប្រទេសជាតិណាសត្វជាឧបករណ៍របស់គេណាឃើញអញ្ចឹងយើងអាចយល់បានអឺអញ្ចឹងលើពីហ្នឹងយើងអាចយល់ឃើញយ៉ាងម៉េចទៀតយើងឃើញថាណារឿងដែលលោកកឹមសកាគាត់ទៅនោះ គាត់ប្រព្រឹត្តនឹងបាត់ល្មើសតុលាការដែលគាត់ធ្លាប់និយាយប្រាប់យើងហើយគាត់ក៏គាត់សម្ដីរបស់គាត់ដែលធ្លាប់និយាយជាមួយយើងគាត់បោកយើងស្រស់ស្រស់តែម្ដងមុខតែម្ដងឃើញទេដោយការមុនហ្នឹងឃើញគាត់ថាគាត់ជាប់បំរាមនយោបាយចង់ឡើងសពបែបយ៉ាងមិនអាចធ្វើស្អីបានទាំងអស់គាត់ទៅទឹកដើរលេងទៅដឹកពូនហើយក្រោយមកពេលទៅភ្លើងទៀងចាប់ផ្ដើមដំណើរការគាត់ក៏ចាប់ផ្ដើមចុះតាមខេត្តដូចជាទៅព្រះវិហារទៅ ពោធិ៍សាត់សៀមរាបទៅទៅកែវទៅកំពង់ស្ពឺទៅឯណានេះគ្រប់កន្លែងហ្នឹងគាត់ចាប់បានបានពេលទៅជួបសកម្មជនណាឃើញទេកាលពីមុនហេតុអីគាត់អត់ទៅជួបបានតរពេលដែលភ្លើងទៀនចាប់ដំណើរការគាត់ចាប់ដើរចេញដើរដែរឃើញទេអាហ្នឹងយើងមានឆ្ងល់ហើយអញ្ចឹងមានអីម៉េចគាត់បោកយើងនឹងមុខដល់យើងចាប់ប្រយ័ត្នគឺគាត់បោកយើងនៅនឹងមុខតែម្ដងបោកស្រស់ស្រស់តែម្ដងអាហ្នឹងចំណុចណា ពេលឡៃយើងក៏ចង់សួរដែរថាហ៊ុនសែនដែលហៅលោកកឹមសុខាថាអាគុកអាក្បត់ជាតិណាហើយរហូតទៅដល់បញ្ជាអាញាធររបស់ខ្លួននៅតែចាប់លោកកឹមសុខាដាក់គុកជាពពៀននៅអភ័យឯកសិទ្ធិរបស់គាត់ជាតំណាងនេះទៅទៀតណាហ៊ុនសែនបែរជាមកនិយាយស្និទ្ធស្នាលអីជាមួយនឹងអ្នកទោសក្បត់ជាតិ តែមានអីចឹងមិនដែរអានេះយើងចង់សួរអញ្ចឹងបងប្អូនយើងយើងទៅសួរអញ្ចឹងធម្មតាអ្នកទូបាត់ជាតិមិនមែនបងប្អូនទូនៅលើរូបនេះមានទូណាធំជាងទូបាត់ជាតិទេណាអត់មានទូស្អីធំជាងទូបាត់ជាតិទូសម្រាប់មនុស្សឃាតកោសម្រាប់អ្នកនេះឃាតកោសម្រាប់មនុស្សណាចោលប្លន់ចោលរួចស្អីស្អី ផាត់មានទូស្នាធំជាងទូបត់ចេតេចាស់ហេតុអីបានជាហ៊ុនសែនមកស្និទ្ធស្នាលជាមួយជនបត់ជាតិណានិយាយជាមួយជនបត់ជាតិរឿងនយោបាយបញ្ហាប្រទេសជាតិណាអាហ្នឹងដែលបងមកទៅគិតពិចារណាណាតើរឿងហ្នឹងរឿងដែលលោកកឹមសុខាគាត់ជាប់គុកហ្នឹងជារឿងគាត់ឬមួយក៏ជារឿងបោកប្រាស់ បើរឿងនឹងជារឿងបោកប្រាស់វាតតែមានអ្នករួមគំនិតប្រព្រឹត្តឃើញទេម្លាយលោកកម្មសខាក៏ទៅបោកគេម្នាក់ឯងបានទេតើតែមានដៃគូណាតើមានដៃគូអ្នករួមគំនិតបោករួមគំនិតបោកប្រាស់អញ្ចឹងអញ្ចឹងបងប្អូនដឹងដៃគូគាត់អាណាឃើញទេអញ្ចឹងងាយយល់ឃើញទេងាយយល់ច្បាស់ឥឡូវ ថាជួបគ្នានិយាយបញ្ហាប្រទេសជាតិរឿងប្រយោជន៍ជាតិប៉ុន្តែយើងចង់ជួបដូច្នេះលោកកម្មសថាគាត់ជាអ្នកទោសថាទៅនិយាយរឿងជាតិដើម្បីអីខ្ញុំសួរអញ្ចឹងហ៊ុនសែនដែលចាត់ទុកលោកកម្មសថាជាអ្នកទោសនេះមកពិភាក្សាជាមួយអ្នកទោសដើម្បីអីទីប្រឹក្សាខ្លួន រាល់ថ្ងៃខ្ញុំនិយាយត្រង់ហ៊ុនសែនរាល់ថ្ងៃមានទី ប្រឹក្សាជិត500ក្បាលនិយាយក្បាលហ្នឹងហ្មងទៅមិនបាច់និយាយមនុស្សពីព្រោះធម្មតាបើទៅមនុស្សដោយប្រទេសគេនេះបើទៅមានទី ប្រឹក្សាមានមនុស្សប្រហែលនេះអានឹងវាមានតម្លៃដោយនៅប្រទេសខ្ញុំទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីមានតែ3នាក់3នាក់ណាទីប្រឹក្សាសហរដ្ឋអាមេរិកនិយាយនៅបរិយា5នាក់ ប្រទេសក្រលអានកាន់អំណាចជិត40ឆ្នាំជាង40ឆ្នាំថាមានបទពិសោធន៍សពបែបយ៉ាងខ្លួនខ្លាំងបរទីប្រឹក្សាជាងថា7500ក្បាលណាដើម្បីអីពីទីប្រឹក្សាទៅណាហើយហេតុអីបានជាមកជជែកកិច្ចការប្រទេសជាតិអីជាមួយនឹងកម្មសការកម្មសការមានទួលរបៀបមានតម្លៃ ព្រោះអ្នកទោសបើជាមួយថាយើងអាចយកសម្ដីអ្នកទោសមកដឹកនាំជាតិបានពួកនាងចឹងអ្នកទោសនៅបិសមកកថាទៅចែកជាមួយទៅណាអ្នកដឹកនាំគេគ្រប់គ្នាគេទៅចែកការងារជាមួយអ្នកទោសហ្នឹងទៅយកយោបល់ជាមួយអ្នកទោសដើម្បីយកមកដឹកនាំប្រទេសកសាងប្រទេសជាតិទេគេមិនចាំបាច់បង្កើតស្ថាប័នក្រសួងអ្នកជំនាញជ្រើសរើសរកអ្នកជំនាញឬ ម្ដាយស្ថាប័នឯកទេសណាមន្ត្រីរាជការចម្រាញ់រទី ប្រឹក្សាយកមកអង្គុយក្បែរខ្លួនធ្វើការជាមួយទេស្អីអានេះយើងសួរចេះបើយើងទៅចែកការងារជាមួយអ្នកទូតដើម្បីកសាងប្រទេសជាតិហ្នឹងតអ្នកទូតគឺអ្នកទូតមិនថាក្នុងឋានៈអីអ្នកទូតគឺអ្នកទូតនិយាយចឹងមក Ano yung yun? Có chứ Ở đó là bao môn tử dương Trong bao môn mưa tịch Bao cứ có Bịch Thời là nói là bao Thời là bao rương bao Do là miên tài khu Ở cái nước trong là chè chèm Miên xưa lục say viêm lục say đô la Đang à Ai bao môn tử mưa ha ការជួបគ្នានឹងវាអត់មានប្រយោជន៍អីទេចង់តែចែកគ្នាមកលៀនម៉ោងដល់គុណសែនកម្មការងាត់ទៀតបើថាសារទៀតនៅរបៀបហ្នឹងក៏អត់មានប្រយោជន៍ដល់ជាតិដែរមូលហេតុមូលហេតុទី1ការជួបគ្នានេះបើយើងនិយាយទៅងាយសម្បាញ់ទៅដូចខ្ញុំឲ្យពូបាក់ខ្ញុំចឹងទៅចែកគ្នាលេងម៉ែម៉ែអាសពយើងកម្មការមិនអីហ៎អរគុណសែនមិនអីហ៎ ឬថាហ៊ុនសែនជឿអើជឿកាត់ថាមិនអូកាត់ទូមក18ដង30 40ដងអត់ទាន់អីមកមិនដឹងទៅណាអីរឿងសឹកទេទេថាឃើញអាវាបាយវត្តអើសួរថាវាទៅជាផេះអីអត់មានចេញជាផេះស្អីទេពីព្រោះគឺគ្នាក្នុងលក្ខណៈធម្មតាក្រៅផ្លូវការតំបន់ខ្មោចណា ហើយយកអានោះយកមកអួតបោកប្រាក់គេថាសើជួបគ្នាចែកគ្នាបញ្ហាទីគៀបស្និទ្ធស្នាលផ្អែមហែមកក់ក្ដៅអីណាផ្អែមហែមអីណាក្នុងមានខ្មែរណាបីខ្មែរណាដើម្បីខ្មែរផេះហ្នឹងបានប្រយោជន៍ខ្មែរអានឹងទី1គឺថាយើងជួបគ្នាជាលក្ខណៈធម្មតាគឺអត់មានប្រយោជន៍អីដល់ជាតិទេអានឹងទី1ទី2ចង់បញ្ជាក់ឲ្យម៉េចចង់បញ្ជាក់ថារបៀបដែលជួបនឹង ផ្សាយនឹងគេផ្សាយសត្វជួបមាន4ម៉ោងអីស្និទ្ធស្នាលផ្អែមល្ហែមប្រសិនតែមានបើពាក្យសត្វស្នាលផ្អែមគេបើពាក្យផ្អែមល្ហែមហ្នឹងហើយផ្អែមល្ហែមអីដូចទឹកខ្មុំទឹកស្អយហ្នឹងណាដូចនិយាយពូសង្សារហ្នឹងគឺថាចង់និយាយយ៉ាងម៉េចដើម្បីបោកប្រាស់ពលរដ្ឋខ្មែរណាបោកប្រាស់ពលរដ្ឋខ្មែរ និងអ្នកណាទៀតបោកប្រាស់អន្តរជាតិវាមានចេញប្រយោជន៍អីខ្មែរទេពីព្រោះចែកគ្នាហ្នឹងឯងបាទអត់មានអីទេឲ្យខ្មែរមើលឃើញថាអូសម្ដេចហ៊ុនសែនធ្វើត្រូវឃើញទេគាត់ធ្វើត្រូវគាត់ចាត់កម្មការដាក់គុកគាត់ទេណាធ្វើត្រូវហើយគាត់យ៉ាងម៉េចទៀតគាត់មានមេត្តាធម៌ណាសម័យរកម្មសថាអ្នកធ្វើក៏ឲ្យមកជួបបានដែរក្នុងនាមជាខ្មែរណា ឲ្យមកឲ្យជាសត្រូវណាធ្វើបាបណាដែលក្បត់ជាតិទាំងមូលទៅហើយក៏គាត់នៅមានចិត្តមេត្តាករណាឲ្យកម្មសកាមកបងខ្មោចណាមកចូលរួមមកអង្គុយជជែកគ្នាក្នុងនាមជាខ្មែរអញ្ចឹងហ្នឹងហើយកម្មឲ្យផលប្រយោជន៍កម្មហ៊ុនតែតែមានបានមកដណ្ដាទេអត់មានបានទៅប្រជាជនខ្មែរអត់មានបានទៅណាណាបានទៅហ៊ុនតែអានេះទៀតគាត់កម្មសកាគ្រាន់តែជា យើងខ្មែរយើងហៅថាអាយ៉ងណាដែលយើងហៅថាអាយ៉ងដែលសម្រាប់យកមកលេងមកមុនស្គាល់អាយ៉ងឬក្លុកណាសម្រាប់គេយកមកប្រើណាណាសំដែងឲ្យមហាជនមើលឃើញណាយកទៅយកអញ្ចឹងវាអត់មានចេញជាប្រយោជន៍ផ្សេងអានេះរបស់ បងប្អូនក្រៅពីនេះបងប្អូនត្រូវចាំថាជំនួសដែលមានប្រយោជន៍ដល់ជាតិនិយាយទៅគឺជាជំនួសផ្លូវការជំនួសផ្លូវការដល់ជំនួសផ្លូវ អញ្ចឹងមកខ្ញុំចង់បញ្ជាក់ថាជួបនឹងកឹមសុខាហើយហ៊ុនសែនក៏ជួបគ្នា4មក5ម៉ោងមិនបាច់ទៅ4 5ទេទេជួបតែ5ហើយគេទៅជួបបំខ្មោចអញ្ចឹងទៅហើយសួរសុខទុក្ខគ្នាចែកគ្នាលេងពីនេះពីនោះអញ្ចឹងទៅវាចាំហើយមិនបាច់ទៅពួតអីរឿងប្រទេសជាតិរឿងកសាងសេដ្ឋកិច្ចជាតិក្រោយកូវីដរឿងចាក់វ៉ាក់សាំងកូវីដរឿងបញ្ហាអន្តរជាតិរឿងបញ្ហាពិភពលោកបច្ចុប្បន្នរឿងបរិស្ថានភាពកម្ពុជាបច្ចុប្បន្នរឿងកសាងសេដ្ឋកិច្ច ប្រទេសជាតិនាពេលអនាគតក្រោយកូវីដកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រទេសជាតិក្រោយកូវីដអីណាណាគឺមែនទេកុំទៅលើកឲ្យអស់មិនយកមកអស់ទេណាវាអត់មានទេហើយនិយាយហើយនឹងហ៊ុនសែនចូលអានិយាយពីមាត់នឹងហើយគឺភ្លេចបាត់ចេញអស់ហើយវាអត់មានប្រយោជន៍អីយកមកធ្វើទេវាអត់មានទេ ធម្មតានិយាយស្អីក៏ដោយជំនួសស្អីក៏ដោយដែលមានប្រយោជន៍ទៅវិញអ្នកនយោបាយអ្នកនយោបាយទី1ត្រូវតែមានអនុសាសនៈប្រព្រៀងគ្នាចេញជាសេចក្តីថ្លែងការណ៍រួមទើបវាមានប្រយោជន៍ដល់ប្រទេសជាតិណាទោះជួប10នាទីក៏ដោយ5 10នាទីក៏ដោយ2នាទីក៏ដោយ1ម៉ោងក៏ដោយ អស់តែអ្នកនយោបាយជួបគ្នាហើយមានចេញជាសេចក្តីថ្លែងការណ៍រួមមានអនុសាសនៈរួមជាមួយគ្នាសម្រាប់ដំណោះស្រាយឬជាតិសម្រាប់ផលប្រយោជន៍ប្រទេសជាតិនៅក្នុងអាសេចក្តីថ្លែងការណ៍រួមហ្នឹងអានឹងបានវាមានតម្លៃដល់ជាតិមានប្រយោជន៍ដល់ប្រទេសជាតិមិនបាច់4ម៉ោងទេតែកន្លះម៉ោងក៏បានដែរតែ10នាទីក៏បានដែរ5នាទីក៏បាន3នាទីក៏បានដែរតែបើជួបរបៀបហ្នឹងប៉ុន្តែ4ម៉ោង5ម៉ោង10 មក100មក1000មកអត់ប្រយោជន៍ដល់ជាតិទេអត់មានទេណាអត់មានទេបងប្អូនយល់ហើយណាយល់រឿងហ្នឹងណាចឹងចំនួនហ្នឹងគឺអត់ប្រយោជន៍អីដល់ជាតិទេបងប្អូនខ្ញុំថាឡើយត្រឹមថ្នាក់ជាតិទេត្រឹមកឹមសុខានិងហ៊ុនសែនបងប្អូនមើលមើលអាស៊ានបងប្អូនចាំគំរូកាលឆ្នាំ2012ពេលដែលហ៊ុនសែនធ្វើជាប្រធានអាស៊ានហ្នឹង ចាំណាទៅចុះណាអនុសាសនៈរួមអាស៊ានឆ្នាំ2012អត់បានចេញផងប្រវត្តិសាស្ត្រអាស៊ានណា20 30 40 50 60ឆ្នាំណាគឺមាននៅកម្ពុជាពេលដែលហ៊ុនសែនធ្វើប្រធានអាស៊ានកាលពីឆ្នាំ2012កន្លងទៅម្ដងដែលมันមាន លទ្ធភាពចុះអនុសាសនរួមឬសេចក្តីថ្លែងការណ៍របស់អាស៊ាននៅក្នុងដែនកិច្ចប្រជុំកំពូលអាស៊ានដូចដែរសារហ៊ុនសែនណាព្រោះឯពួកអាស៊ានព្យាយាមចង់ដាក់ចង់ប្រឆាំងនឹងចិនដែលរំលោភបំពានដែនសមុទ្រចិនខាងត្បូងហ៊ុនសែនដោយសារខ្លួនយកលុយចិនរស់ដោយសារចិនណាចឹងក៏ជំទាស់ ពេញហ៎អានោះយកវាបានប្រយោជន៍អីលីអានោះមកមកទៅយកណាទៅយកបើគ្មានអនុសារណៈរួមគ្មានសេចក្តីថ្លែងការណ៍រួមគឺអត់ប្រយោជន៍អានោះសំបីតែជួបគ្នាផ្លូវការក៏ដោយចុះតម្រាំហ៊ុនសែននិងកឹមសុខាជាអ្នកនយោបាយដូចគ្នាហើយមួយតាំងខ្លួនជាម្ចាស់តកែគុកណាមួយទៀតជាអាគុកណាជាអ្នកទូនយោបាយជាជនខ្វល់ជាតិ ដែលអាគុកជាអ្នកចោតណាតកែគុកណាថាតកែគុកជាអ្នកចោតទៅជជែកគ្នាគេអោផ្លូវការពេលគាត់ខ្មោចហើយមកពួតឡើងសុទ្ធតែនិយាយបញ្ហាជាតិដោះស្រាយអឺណាភាសារឿងដំណោះស្រាយបញ្ហាដែងសេដ្ឋកិច្ចជាតិកសាងសេដ្ឋកិច្ចជាតិក៏កូវីដណាកសាង ហេដ្ឋារចនាសម្ព័ន្ធជាតិរឿងបញ្ហានយោបាយជាតិបញ្ហានយោបាយអន្តរជាតិបច្ចុប្បន្នលក្ខណៈអត់ប្រយោជន៍ស្អីមានតម្លៃអីអត់មានទេអត់តែម្ដងអត់ទេអត់តែម្ដងអត់ចុះមកខ្ញុំបញ្ជាក់គឺថាអត់មានទេណានយោបាយនិយាយស្អីក៏ដោយ តល់តែមានសេចក្តីថ្លែងការណ៍រួមទូគ្នាជាផ្លូវការទៅមានប្រយោជន៍ដល់ជាតិបើមិនអញ្ចឹងទេគឺសម្រាប់តែបម្រើផលប្រយោជន៍ខ្លួនឯងបោកមហាជនទេនិយាយទៅគឺធ្វើទៅដើម្បីបោកមហាជនឲ្យមហាជនឃើញថាអូខ្លួននឹងនៅក្នុងស្រុកណាមិនយកខ្មែរណាជាសត្រូវណាមិនយកខ្មែរណាជាសត្រូវអត់យកជនបដិការដែលបំផ្លាញជាតិណា លក់ជាតិឲ្យបរទេសយកបរទេសឲ្យមកនៅក្នុងស្រុកអស់ច្បាប់ហើយរកដីឲ្យនៅស្លាមដីប្រជាជនឯងណាលក់បឹងលក់សមុទ្រណាចៃថាបរទេសជិះជាន់កាត់សម្រាប់ជាសះឯងលុបបំបត្តិបំផ្លាញធ្វើបាបខ្មែរគ្នាឯងដាក់តែតស៊ូចាប់បានសេរីភាពជារដ្ឋាភិបាលតែយកអាអ្នកដែលដៃគូខ្លួនឯងតស៊ូជាមួយគ្នាជាសត្រូវ ជនដែលផ្ដាច់ការប្រៃផ្សាយធ្វើបាបខ្លួនសិតតែមិនយកខ្មែរហាជាសត្រូវឃើញហ៊ុនសែនអត់មានខ្វល់ទេហ៊ុនសែនសប្បាយចិត្តនឹងលេងពីព្រោះអាហ្នឹងវាជាលខោនរបស់ហ៊ុនសែនណាអាហ្នឹងវាជាលខោនរបស់ហ៊ុនសែនហើយគាត់ទៅលេងជាមួយហ៊ុនសែនដើម្បីបោកខ្មែរដែរវាអត់សមហើយមកតាខ្លួនជាអ្នកជារដ្ឋបតីវាអត់ត្រូវអាហ្នឹងវាយើងត្រូវគិតទៅមកនេះណា ដើម្បីដើម្បីដើម្បីបោកខ្វែងចឹងខ្ញុំអត់រតនាទេខ្ញុំមិនមែនអ្នកនយោបាយជើងមិនដល់ដីទេខ្ញុំជាអ្នកនយោបាយនៅក្នុងស្រុកតស៊ូក្នុងស្រុកមិនយកខ្មែរណាជាសត្រូវទីក្នុងនាមជាខ្មែរដូចគ្នាខ្ញុំមិនប្រកាន់ខ្ញុំមិនចាប់កំហុសទេខ្ញុំមិនរលឹងទេធ្វើនយោបាយអហិង្សាយើងត្រូវតែអហិង្សាលើកលែងទូគ្នាតែម៉េច តែយើងគ្រប់គ្នាទោះបីយើងគ្រប់គ្នាប្រឆាំងហ៊ុនសែនគឺយើងមិនដែលទៅចាត់ហ៊ុនសែនជាសត្រូវអីណាយើងមិនដែលទៅប្រើហិង្សាពីកាលណាយើងប្រើតែគំនិតហើយនឹងនិយាយអ្វីដែលជាតវិសង្គមណាហ៊ុនសែនលក់បឹងយើងថាលក់បឹងហ៊ុនសែនកាត់ដីកាត់បឹងកាត់ទន្លេឲ្យកូនខ្លួនចៅខ្លួនពួកអុកញ៉ា កម្រើផលប្រយោជន៍ឲ្យខ្លួនណាយើងថាអញ្ចឹងមានខុសឯណាហ៊ុនសែនទៅសម្បទានប្រាសាទកោវត្តឲ្យយួនយើងរីគុណយើងវាយប្រហារយើងមានពពៀនណាយើងមានបំភ្លៃឯណាយើងមានតមូលបកាច់ណាយើងមានទៅយកក្របបែកទៅបាញ់ហ៊ុនសែនឯណាយើងមានទៅកាប់ហ៊ុនសែនឯណាយើងនិយាយរឿងប៉ិតណាយើងថាហ៊ុនសែនការពារយួននៅស្រុកខ្មែរណា អូដៃឲ្យយួនឡើងយើងនិយាយប៉ិតណាមានបោកប្រាក់ពីការណាយើងមានលៀបពណ៌ពីការណាយើងមានយួនយងពីការណាប៉ុន្តែគេយកអាសម្ដីយើងដែលនិយាយប៉ិតហ្នឹងជាធ្វើជាសត្រូវយល់ទេដោយសារអានឹងគឺជាទង្វើខុសរបស់គេអញ្ចឹងគេចាត់ទុកថាយើងនេះដែលនិយាយរឿងប៉ិតគឺជាសត្រូវរបស់គេ ហើយគេប្រើហិង្សាមកលើយើងយើងជាអ្នករងគ្រោះអាហ្នឹងឯងយើងមិនដែលទៅប្រើហិង្សាទេតាំងពីដើមមកមិនមែនលោកកឹមសុខានិយាយឥឡូវខ្លួនឯងតាមមកតាំងខ្លួនអ្នកនយោបាយអហិង្សាទេយើងតាំងពីដើមមកគឺយើងជាអ្នកធ្វើនយោបាយអហិង្សាមុនគាត់ទៅទៀតលោកប្រធានសំរាស៊ីគាត់ធ្វើនយោបាយមុនលោកកឹមសុខាទៅទៀតគាត់ដែរប្រាស់ហិង្សានេះកើតហើយអានេះយើងទៅយក ចឹងបងប្អូនអាចស្វែងយល់បានហើយអារឿងអស់ហ្នឹងវាអត់មានប្របាកទេណាវាច្បាស់ណាហ្នឹងហើយអ្វីដែលជារឿងមួយខ្ញុំមិនសប្បាយចិត្តហើយខកចិត្តធ្ងន់គឺចំនួននេះហ៊ុនសែននឹងយកទៅប្រើជាឧបករណ៍ពេលដែលហ៊ុនសែនទៅប្រជុំនៅសហរដ្ឋអាមេរិកអាស៊ានអាមេរិកនេះពីមុន ចំទៅមិនហ៎ពីព្រោះខ្ញុំនិយាយរឿងទីក្នុងថាអនុញ្ញាតបានជួបជាមួយនឹងអឺសេតវិមានហើយគេត្រៀមគេត្រៀមដាក់ហ៊ុនសែននៅខ្ចប់នៅនឹងហ្មងបញ្ហាទាំងអស់គេរំលើកយកមកទាំងអស់ជាពិសេសឬកម្មការតែយើង នឹងនិយាយឥឡូវនេះយើងមិនចង់និយាយមិនមើលកម្មសការនេះយើងដូចជាចង់និយាយថាយើងគ្រប់គ្នាយើងនៅនេះគឺដូចជាមនុស្សទៅកាន់ក្រកម្មសការនោះដូចជាជាកម្មសការហ្មងគេប្រើកម្មសការយើងមានន័យថាយើងធ្វើការកម្មសការដោយកម្មសការបាច់ប្រើយើងហើយមើលងាយប្រមាថយើងទៀតណាអាហ្នឹងយើងចង់និយាយចឹងជំនួសពេលយើងទៅនិយាយយើងនិយាយក្នុងនាមសង្គមជាតិ ហើយយើងទៀមទាឲ្យគេដាក់សម្ពាធទៅហ៊ុនសែនដោះលែងកម្មសខាណាការពារកម្មសខាឡើងសិទ្ធឲ្យកម្មសខាធ្វើនយោបាយវិញដោះលែងលើកលែងទូឲ្យអ្នកនយោបាយទាំងអស់ឡើងវិញដល់សុពលភាពឲ្យសង្គមជាតិមកវិញដំណើរការឡើងវិញវាអត់ឲ្យដូចយើងដូចចង់ចង់និយាយថាភាសាខ្មែរយើងនិយាយមួយថាតាមក្រឲ្យកម្មសខានោះហើយចង់និយាយថា tâmសកាមិនខ្ចីប្រើយើងមិនខ្ចីមើលមុខយើងផងយើងទៅធ្វើការឲ្យទៅទេទៅទេអស់ពេលវេលាអស់លុយអស់កាក់លុយហត់ក៏ពេលសម្រាប់បានហើយកម្មសខាប្រមាតាទៀតយើងទៀតកូនចៅកម្មសខាប្រមាតាទៀតយើងទៀតពុកប្រើឈ្មោះអញណាអញឲ្យឯងទៅធ្វើការងារនឹងដើម្បីអញទេណាអត់យ៉ាងឃើញទេនោះមកខ្ញុំបញ្ជាក់យ៉ាងគឺថា ប្រាក់រាប់យើងបានទូខហើយអស់ហើយជាក្រៀមហើយខាងឥឡូវខ្ញុំនិយាយពីកាក់ទីក្នុងណាគេក្រៀមជាន់ហ៊ុនសែនណាបើពេលហ៊ុនសែនមកទៅខ្លួនណាចង់ចង់មិនមានការផ្លាស់ប្ដូរច្រើនពេលមកប៉ុន្តែរឿងដែលរបាក់ឥឡូវនេះគឺយ៉ាងម៉េចទេគឺចែកគ្នាហើយមិនព្រាមព្រាមហ្នឹងក្រោយកម្មការទៅជួបបងខ្មោចដល់មិញរូបភាពមួយហ្នឹងណាខាងនោះគេឲ្យព្រាម គេសួរខ្ញុំព្រាមខ្ញុំប្រាប់បងប្អូនណាឲ្យយល់ពួកអឺរ៉ុបពួកអាមេរិកវាមិនមែនជំងឺពោផ្ងាស់ទេណាឲ្យយល់ណាពួកវាមិនស៊ីបាយត្រឡោកដូចយើងវាសួរយើងព្រាមវាយករូបថតផ្ញើឲ្យយើងតាម Messenger តែឯម៉ែសួរអឺ តើរូបភាពនេះយ៉ាងម៉េចទៅវិញតើលោកចង់ឲ្យយើងបន្តដាក់សម្ពាធហ៊ុនសែននាពេលខាងមុខឬកម្មសកាយអត់តន់ខ្លាយគេនេះបើពីឲ្យខ្លាយគេអត់ចេញយល់ទេយើងមកពីខ្លាយគេអត់ចេញ កឹមសុខាពេលគាត់ទៅជួបជាមួយនឹងសែនហ្នឹងយ៉ាងម៉េចហ៊ុនសែនប្រាប់ខ្ញុំលោកថាឥឡូវលោកថាខ្ញុំអឺជប់ធ្វើបាបកឹមសុខាលោកថាខ្ញុំតោះលែងលោកកឹមសុខាតើខ្ញុំធ្វើបាបគាត់ត្រង់ណាតើខ្ញុំដាក់គុកគាត់ត្រង់ណាឥឡូវលោកមើលទៅនេះហ៊ុនសែនខ្ញុំជឿហ៊ុនសែនអត់ភ្លឺរូបថតមានរបស់ហ្នឹង ពោតដើរលេងណារូបចាំដើរតាមផ្លូវណានាំគណៈប្រតិភូទៅដើរលេងមាត់សមុទ្រណាទៅកំសាន្តនៅកពតទៅអានសាច់អានអីនៅចង្ការរបស់ខ្លួនដើរចែកអំណោយណាចុះទៅជួបសកម្មជនតាមខេត្តប្រឡងមកណាពួកខេត្តនានា ហើយឥឡូវនេះទៅផ្ទះទៅផ្ទះមើលនេះទៅជាមួយខ្ញុំដែរគាត់នាំគណៈបកគូគាត់ទៅវងមកផ្ទះខ្ញុំមកបនសពបងខ្ញុំជិះចែកគ្នា4ម៉ោងហ៎ឃើញទេរឿងប្រទេសជាតិក៏យើងទៅចែករឿងអន្តរជាតិរឿងអ៊ុយក្រែនរឿងស្អីៗក៏យើងទៅចែកណាយើងចែកគ្នាទាំងអស់ ចំអយើងជាមួយនឹងផ្សេងផ្សេងអឺរ៉ុបជាមួយនឹងប្រជាប្រទេសរឿងសង្គ្រាមនៅក្រៅឬក៏រឿងផ្សេងផ្សេងអស់គាត់អត់មាននរណាធ្វើបាបទេគាត់អត់មានជាប់គុកទេមើលរបៀបពាក់គាត់មើលគាត់ជាគណៈប្រតិភូណាគាត់ដឹកនាំគណៈប្រតិភូពួកអរ៉ុបគេយល់ណា delegates គេថា delegate មិនមែនអ្នកទូទេអត់មានអ្នកទូណាទេ ចំណេះដឹកនាំទៅជាគណៈប្រតិភូបងប្អូនពីគណៈប្រតិភូគឺអ្នកអត់ទុកអ្នកដែលមានឋានៈនៅក្នុងសង្គមទៅចោតអ្នកទើបចាំចាំមើលពីហ្នឹងចប់ហ្មងចង់និយាយឥឡូវខ្ញុំយកមិញក៏ជែកជាមួយប្រាក់ឡង ខ្លះមកមិនដឹងនិយាយមួយគេមិនឥឡូវឃើញណាស់តើគេផ្ញើមកគេសួរយើងថាលោកចង់ឲ្យអាខាងរដ្ឋាភិបាលយើងដាក់សម្ពាធលោកហ៊ុនសែនលក្ខខណ្ឌអ្វីខ្លះពេលប្រមុខតើតែលក្ខខណ្ឌដែលលោកទៀមទានឹងលោកនៅចង់ឲ្យយើងដាក់ទេ ពីព្រោះអ្វីដែលយើងឃើញវាដូចជាមិនដូចនៅអ្វីដែលលោកបានលើកឡើងសម្រាប់ស្ថានភាពនយោបាយបច្ចុប្បន្នសម្រាប់លោកតឹមសកានិងលោកហ៊ុនសែនគុំមកនឹងតឆ្លើយគេរូបទីបងប្អូនហើយលោកប្រធានសំរាមស៊ីក៏នៅទៀតគាត់ទៅប្រទេសអូស្ត្រាលីយូសឡែនជួបអឺប្រាក់នំ ប្រទេសអូស្ត្រាលីនិងស្លាហើយយើងទៅសេអីយើងទៅចែកអីសិតថាសម្រាប់ពីរូបធានសម្រាប់ពីត្រាក់រមអីទាំងអស់ណាដើម្បីផ្ដល់យោបល់ទៅគេយ៉ាងម៉េចអីយ៉ាងម៉េចបងប្អូនយើងណាអានឹងណាដែលបងប្អូនទៅយើងអាអ្នកធ្វើគឺលំបាកណាតែអាអ្នកដែលបង្កបញ្ហាគឺអត់ខ្វល់ទេដើម្បីប្រយោជន៍ខ្លួនឯងមើលទៅមកទៅហឹងហ្មង ណានៅខាងក្រៅនេះអត់ពេលសម្រាប់បានទេការងារធ្វើការធ្វើអីហ្នឹងធ្វើការគ្រប់គ្នាទាំងអស់ធ្វើការចាំជីវិតថ្ងៃឡើងរៀបផ្ទះវិញជួបជុំគ្នាខលល្អគ្នាដូចខ្ញុំមកផ្សេងបងប្អូនថ្នាក់ដឹកនាំនៅអាមេរិកមកផ្សេងបងប្អូននៅខាងអូស្ត្រាលីញូហ្សេឡង់មកផ្សេងក៏ខុសគ្នាទាំងអស់ចង់ជួបគ្នាម្ដងម្ដងអូពិបាកណាស់ ចែកការងារមិនស្រួលណាស់ឯងនៅស្រុកខ្មែរមហាមតហឹកហ្មងអ្នកទូកលិបធ្វើហើយយើងមានទូភាសាយើងធ្វើដើម្បីគេទៀតឥឡូវឬឥឡូវនឹងនិយាយថាម៉េចគេចង់និយាយឥឡូវខ្ញុំខ្ញុំជម្រាបបងប្អូនចឹងណាចឹងរឿងហ្នឹងរឿងដែលសំខាន់ហ្នឹងគឺបញ្ហាគឺមុខចប់បងឥឡូវអត់ទាន់ឆ្លើយតាមទៅគេហើយប្រជុំ ដល់អាមេរិកវាចេះទៅដល់ហ៊ុនសែនដឹកនាំគណៈប្រពុទ្ធឆាប់ឆាប់ហ្នឹងថ្ងៃហ្នឹងថ្ងៃ12ថ្ងៃ12ថ្ងៃ15ឆាប់ឆាប់ហ្នឹងបងប្អូនខ្ញុំគៀងយោបល់ហើយនិយាយទៅគឺហ្នឹងហើយចឹងបងប្អូនយល់អត់មានប្រយោជន៍ដល់ប្រទេសជាតិគឺបង្កបញ្ហាឲ្យប្រទេសជាតិបង្កបញ្ហាឲ្យបាក់ ស្គាល់បញ្ហាអ្នកបត្រធ្វើឲ្យអន្តរជាតិគេអត់សង្ឃឹមលើ អ្នកដែលស្វែងរកប្រជាធិបតេយ្យពិតប្រាកដជួយប្រជាជនតែខិតខំតស៊ូលុបវីទៅជួបគេបងផ្លិចចំណាយលុយធ្វើដំណើរបងផ្លិចអស់លុយអត់កាក់បន្តិចទេដើម្បីសុំជួបគេ ដើម្បីលុបវីគេ ឡាយពីសរសេរបង្រៀង resolution ឯសោះបែបយ៉ាងនេះជាមួយគេទាំងអស់ចុះឡើងចុះឡើងគាត់លាយយើងដល់មកក្រាំងមកក្រាំងគឺយើងបាច់ផ្ងាហ្មងទៅពេលហ្នឹងអីរឿងទៀតរឿងគាត់ជួបទូបតិបងប្អូនអើធូនធរណាពីព្រោះបងប្អូនយល់ទេ បងប្អូនទៅមើលទៅលក្ខខណ្ឌណាច្បាប់ណាអ្នកទោសដែលអ្នកទោសបាត់ជាតិណាអ្នកទោសដែលជាប់បម្រើនយោបាយអ្នកទោសដែលអស់សិទ្ធិនយោបាយណាដែលរស់នៅដោយលោកកម្មការប្រទេសណាប្រទេសណាដែលមានមន្ត្រីហែហោមដោយលោកកម្មការ ដែលមានលុយមានកាក់ផ្ទះសម្បត្តិសម្បូរហៀដោយលោកកម្មសកាគេតែច្រើនទៅច្រើនទៅលោកកម្មសកាពួកអ្នកទូបាត់ទៀតមួយមួយក៏ជាប់ពុកអត់មានថ្ងៃចេញទេហូតដល់ងាប់ហើយតបសម្បត្តិគេដកប្រពន្ធទាំងអស់ប្រពន្ធកូនណារស់នៅអត់ហ៊ានអើមុខផងហើយនិយាយអ្នកទូពិតប្រកបជាងហ្នឹងតែគាត់អ្នកទូខ្លាំងខ្លាំង គាត់តែអ្នកទូខ្លែងខ្លាយវាអត់ដូចអ្នកទូខ្លែងខ្លាយទេទេទៀតជាគេពួកអ្នកសម្រួលជាតិសត្វជាប់ពួកគាត់គ្នាដូចលោកបាយនិយាយណាលោកលោកអ៊ំស្មានបាយនិយាយណាសំបីមានសវណ្ណរាទៅធ្លាប់ជាប់គុកដឹងតាយ៉ាងម៉េចខ្លះវេទនាមិនខ្លះសួរមកបងជនបងរំជនជាប់ទុកប្រហែលដងហើយហើយឯងក៏មិនគាត់ខ្លាយទៅជាអ្នកមាន ណាហើយគាត់មកនិយាយពីសារភាពគាត់ក្នុងសង្គមឋានៈគាត់ក្នុងសង្គមឬអន្តរជាតិគាត់អត់មានចាញ់កម្មសខាទេខ្ញុំប្រាប់ជាមួយពួកអន្តរជាតិទេរំជនចង់ខ្លាំងជាងកម្មសខាផងណានិយាយលេងមិនអង្គគាត់មានមន្ត្រីអមមន្ត្រីគាត់កាឡៃណាគណៈប្រតិភូឯណា តែពេលវាគាត់មិនក៏មានលុយមានឡានអីកាន់តែច្រើនជាងមុនទៅណាវាអត់មានវាខុសគ្នានោះតែបងមកទៅយើងអញ្ចឹងអារឿងហ្នឹងដែរបបាក់ដូចគេនិយាយទៀតឃើញផ្ទះការរស់នៅរបស់គាត់របស់គាត់ការដើរលេងមានថាសប្បាយរបស់គាត់តែទៀតណាជួបមន្ត្រីទូត ទៅនិយាយជាមួយគេអត់ដល់ហ៊ុនសែនយកអានឹងទៅអស់យកទៅបរហានប្រថាវាអាមេរិកមកមិនគេប្រាប់ទាំងអស់ខ្ញុំប្រាប់ខ្ញុំក៏មានមនុស្សម្នាក់ពីរនាក់ស្និទ្ធនៅក្នុងរបស់ហ៊ុនសែនក៏គេផ្លោផ្លោយរបស់ឲ្យខ្ញុំច្រើនដូចជារឿងតាំងពីរឿងបងប្អូនណារឿងណាឈឺណាសណាណាតណៃ hương xay xay thấy bao nhiêu bình hương xay nhí ấy nha buồn thấy bạn gì chút này kem kem sai thế là sai bao hôn ba không sai không sai hương xay nhí có hôm nào như xay nhí ok kem tam tả thôi chứ xay nhí hương xay nhưng mà thì nhưng vô đâu kia đâu hương xay nhưng gì chân phòng ra con trai là thằng ba. អារឿងផ្សឹងដូចគេទេដោយសារបញ្ហាខ្មែរយើងគិតអញ្ចឹងបានគួរមន្ត្រីអនុវិបាលចិត្តវាខូចហើយពួកវាពេលវាលេងស្រីលេងនេះវាមិនមែននេះណាវាលួចជាតិវាយកលួចជាតិនឹងយកទៅចិញ្ចឹមស្រីយល់ទេ អាហ្នឹងដែរវាធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិវាខុសពីបងប្អូនអ្នករត់ម៉ូតូដុករត់ស៊ីក្លូបងប្អូនអូស៊ីនេះអូស៊ីនោះទៅមានស្រីយាយនេះនោះម្ដងកាលបញ្ហាបងប្អូនហ្នឹងគឺទីជួយខ្លួនឯងវាទៅលួចជាតិមកពីណាបានក៏បានទៅប្រហែលហើយទៅតាមវាសនាតាមវាថាកម្មទៅខ្លះប្រពន្ធខំប្រពន្ធជាឡាយក្បាលតំណត់ជើងទីជួយទៅតែពួកអត់នេះផ្សេងចង់បញ្ជាក់បងប្អូនអញ្ចឹង វាខុសគ្នាស្រីវាមួយមួយថាទិញផ្ទះទិញឡានបាក់ខាងហើយរស់ស៊ីបានមួយមកពីណាខែវាប្រហែលអពុអត់ហ្នឹងមួយថ្ងៃមួយថ្ងៃវាយកតមុខនីតិមន្ត្រីវាណាដែលរស់ស៊ីណាវាណាហើយវារស់ស៊ីវាចូលឈ្មោះឲ្យតែគេយកតលុយហ្នឹងលុយហ្នឹងលុយមិនពុកក៏លួយហើយបើថាវាបាក់រស់ស៊ីវាអត់ត្រូវទៀតវានិយាយពីច្បាប់ក្នុងច្បាប់ ត្រីរាជការសម្រាប់យើងជួយជាមន្ត្រីរាជការអត់មានសិទ្ធិទៅកាន់ក្រុមហ៊ុននេះឈរឈ្មោះក្រុមហ៊ុននោះឯងអត់មានទេបើពួកស្រុកថ្មីធ្វើបានទាំងអស់ហ្នឹងថារដ្ឋមន្ត្រីមិនថាអនុរដ្ឋមន្ត្រីមិនថារដ្ឋលេខាធិការមិនថាក្រសួងប្រធានមន្ត្រីមិនថាផ្កាយមួយផ្កាយពីរផ្កាយបីទៅឈរឈ្មោះនេះឈរឈ្មោះនោះបើកខាងនេះបើកខាងនោះខាងក្នុងកន្លែងណាអញ្ចឹងហើយខ្ញុំចង់បញ្ជាក់បងប្អូន អញ្ចឹងគឺគេឲ្យព័ត៌មានមកដូចខ្ញុំបញ្ជាក់អញ្ចឹងគឺថាហ៊ុនសែនរៀបចំឯកសាររបស់លើជជែកតែយើងយល់វាបញ្ហារបស់យើងហ្នឹងបញ្ហាហ្នឹងតែបងបានពួកកម្មសកាគាត់លេងមកអ្នកអ្នកគឺយើងតាច់ផ្ងាតែម្ដងខ្ញុំចង់និយាយហើយនិយាយទៅយើងជាអ្នកប្រជាធិបតេយ្យដូចគ្នាវាគ្មានហេតុផលអីយើង ត្រូវនិយាយបបប្រកាយប៉ុណ្ណាពេលខ្លះត្រូវតែនិយាយតែមិនពុកអត់ទៀតដល់ហ្នឹងហើយខ្ញុំក៏បញ្ជាក់ប៉ុណ្្នឹងទេគឺថាការជួបជុំគ្នានេះវាគ្មានប្រយោជន៍ទេណាសុស្ដីសិលៃហ្នឹងហើយដល់មកចេញហ្នឹងហើយខ្ញុំចាប់ហ្នឹងហើយរៀបសួរលោកគ្រូកសោប៉ែនហ្នឹងហើយដល់អត់មានអ្វីដែលបងមុនឆ្ងល់ទេតាក់ទងរឿងជំនុំហ្នឹងហើយគ្រាន់តែថា ខ្ញុំអឺខ្ញុំមានអារម្មណ៍មួយថាលាខ្លួនពេលដែលគេឮខាងបណ្ដាញព័ត៌មាន CV គេនិយាយថាសម្ដេចហើយនឹងលោកកម្មសាលោកកម្មការជជែកគ្នាជាង4ម៉ោងដល់ផ្អែមល្ហែមខ្ញុំនៅតែស្រាប់ហ្នឹងខ្ញុំស្រាប់មួយប្រាក់ដល់ខ្ញុំទៅកើតខ្លួនឯងគេថាគេប្រើពាក្យដូចគូសោកតាយហើយរាវវាយអាអ្នកទូកហ្នឹងហៅហត្ថកែគុកហើយហ្នឹងគុកហ្នឹងហើយ ខ្ញុំសូមអធិស្ឋានផងណាខ្ញុំហៅអាគុកនៅខ្ញុំហៅតាមហ៊ុនសែនទេហ៊ុនសែនហៅលោកកម្មសារាគុកបងមកគេឃ្លីឃ្លីគាត់ហ្នឹងហើយតែខ្ញុំហៅតាមហ៊ុនសែនទេមិនចេតនាខ្ញុំហៅគាត់ទេហ្នឹងហើយដែរសូមអរគុណបងប្អូនអរគុណដែលបានស្ដាប់ហើយយកទៅពិចារណាទៅអញ្ចឹងរឿងនេះគឺវាអត់មានអីទេគឺកម្មសការហើយហ៊ុនសែនគឺរួមគ្នាបោក បើណាមួយបោកដើម្បីបានខ្លួនឯងរស់ស្រួលណាដើម្បីខ្លួនឯងមានសេចក្តីសុខនៅក្នុងស្រុកខ្មែរហើយដើម្បីរស់នៅបានស្រុកខ្មែរមានមុខមានមាត់នៅស្រុកខ្មែររស់ស្រួលថារស់ស្រួលខ្លួនឯងណានៅស្រុកខ្មែរម្នាក់ទៀតគេបោកដែរគេបោកដើម្បីអីប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ បំផ្លាញអ្នកស្នេហាជាតិបំផ្លាញអ្នកតស៊ូដើម្បីសេរីភាពដើម្បីការពារផលប្រយោជន៍ជាតិឲ្យបែកខ្ទេចខ្ទីគ្នាអស់ឲ្យឆ្លោះទាស់តែងគ្នាកុំឲ្យធ្វើការជាមួយគ្នាបានកុំឲ្យខ្មែរផ្សេងផ្សេងទៀតតែគាត់នៅជាអ្នកស្ដាប់អ្នកមើលចង់កែប្រែប្រទេសជាតិធ្វើឲ្យពួកគាត់បាត់បង់ផ្លូវទុកចិត្តណាណាហើយ ផលប្រយោជន៍ទាំងអស់ហ្នឹងគឺបានទៅហ៊ុនសែនដើម្បីរក្សាអំណាចរបស់ខ្លួនបន្តទៅទៀតមានប៉ុណ្ណឹងហើយខ្ញុំបញ្ជាក់ចុងក្រោយថាល្បែងបោកនេះគឺវាអត់មានលេងតែឯងទេគឺគ្រាន់តែមានពីរនាក់គ្រាន់តែរឿងបោកមានអ្នកបោកមានអ្នកត្រូវបានគេបោកហ្នឹងហើយអញ្ចឹងបងប្អូនដឹងហើយហ៊ុនសែននឹងទៅពីថាគឺគាត់បោកយើង ប៉ុន្តែក្នុងចំណោមពីរអ្នកហ្នឹងម្នាក់គឺអ្នកបោកម្នាក់ទៀតគឺអ្នកត្រូវបានគេបោកហ្នឹងហើយចុះមកហូតដល់អ្នកណាជាអ្នកបោកនេះបោកអ្នកណាជាអ្នកត្រូវបានគេបោកប៉ុន្តែអ្នកតាពីរហ្នឹងបានបរិយោជន៍គ្នាគាត់ថាបរិយោជន៍វាខុសគ្នាមួយបុគ្គលមួយទៀតក៏បុគ្គលដែរបុគ្គលលក្ខណៈខុសគ្នារវាងតកែគុកនិងអាគុករវាងមេបោក បានគេបោកឬអ្នកដែលរួមក៏មិនបោកហ្នឹងហើយយើងផលប្រយោជន៍ខុសគ្នាហ្នឹងហ្នឹងហើយវាប៉ុណ្្នឹងទេហើយចុងក្រោយខ្ញុំចង់ពេលនេះរបស់បងប្អូនទាំងអស់គ្នាកុំភ្លេចទៅចូលរួមបោះឆ្នោតឃុំសង្កាត់ទៅទីខាងមុខហើយបងប្អូនដែលមានទុនធានកិច្ចក្តីច្រើនក្តីក្នុងនាមជាប្រជាពលរដ្ឋខ្មែរពីព្រោះកិច្ចការប្រទេសជាតិមិនមែនកិច្ចការរបស់អឺ ខ្លួនម៉ាម្នាក់ទេមិនមែនតែជាការងាររបស់បងទាវណ្ណុលដែលជាពាបៈការងាររបស់បងសិនឆៃដែលជាពាបៈការងាររបស់បងថៃសិខាដែលជាអឺលោកធាបៈអត់ទេគឺជាការងារយើងទាំងអស់គ្នាសម្បីតែខ្ញុំជាមន្ត្រីនៅក្នុងគណៈបកសង្គមជាតិគាត់ខ្ញុំគាំទ្រដែរ ខ្ញុំគ្រប់គ្រងនៅជំនឿនៅទឹកចិត្តពួកគាត់ណាស្វ័យគាត់តែខ្ញុំមិនពាក់ព័ន្ធការងារអ្វីជាមួយនឹងគណៈបកព្រឺទានតារាប៉ុន្តែជាទឹកចិត្តជាមនសិការខ្ញុំគ្រប់គ្រងខ្ញុំកោតសរសើរការតស៊ូរបស់គាត់អញ្ចឹងបងប្អូនផ្សេងៗទៀតដែលមិនជាប់ពាក់ព័ន្ធក្នុងសង្គមជាតិមិនមានបញ្ហាអ្វីហើយស្រឡាញ់ជាតិ យើងមិនចង់អោបដៃយើងមិនចង់ឃើញបពជាជនអោបអំណាចទាំងអស់តែឯងណាដែលជំរាបសួរសធាបងមកចូលរួមចូលរួមកម្លាំងបានចូលរួមជាកម្លាំងចូលរួមបានជាថវិកាហិរញ្ញវត្ថុជួយបានក៏ជួយបានតិចក្តីច្រើនតែបងប្អូនចូលរួមដើម្បីជួយបងប្អូនយើងមានត្រូវការរួចច្រើនដូចជាតាំងពីលើស្លាបៈធ្វើអាវធ្វើមួកចំណាយបាយទឹកពេលវេលាណា ហូបអាហារគឺដើរសពអាយ៉ាងលើពីនឹងគឺដូចជាឃោសនាដូចគ្នាណាគឺថាយើងត្រូវការចំណាយច្រើនគណៈបកត្រូវការចំណាយច្រើនបងប្អូនជួយតិចមានលទ្ធភាពតិចជួយតិចមានលទ្ធភាពច្រើនជួយច្រើនមានលទ្ធភាពត្រង់ណាជួយត្រង់ណាកុំខ្លាចកុំខ្មាស់ទៀតការងារប្រទេសជាតិ ត្រូវតែតស៊ូត្រូវតែហ៊ានទាំងអស់គ្នាគឺបងប្អូនត្រូវតែចាប់សម្រាប់ហ្នឹងទើបយើងឈ្នះដល់ខ្ញុំមិនមានអ្វីទៅជួយកុំភ្លេចទៅជួបឆ្នោតណាខ្ញុំសូមទូទៅហើយមួយទៀតខ្ញុំឃើញដូចជាគណៈបកប្រជាក៏ត្រូវការច្រើនដែរបងប្អូននៅទៅចូលរួមកិច្ចការបោះឆ្នោតណាហើយក្រៅពីនោះ អ្នកដែលចូលរួមការបោះឆ្នោតក៏បងប្អូនខ្លះបានទៅចូលរួមធ្វើជាអ្នកសង្កេតការមានលុយមានកាត់ជូនគាត់តែជូនគាត់5ដុល្លារមួយថ្ងៃ10ដុល្លារមួយថ្ងៃបងតាមទឹកចិត្តជាខ្លួនឯងឲ្យទៅពួកគាត់ក៏បានណាក្នុងនាមជាពលរដ្ឋដូចគ្នាយើងនៅយើងទៅរកស៊ីគាត់ទៅយាមត្រឡប់ឆ្នោតឲ្យយើងដើម្បីប្រយោជន៍ជាតិចឹងបងប្អូនគួរតែគិតជួយគ្នាយើង ទៅធ្វើខាងបានតែយើងអាចធ្វើខាងនេះបានទូ500 500រៀលក្តី1000រៀលក្តីប្រមូលគ្នាទៅដើម្បីជួនជូនគាត់ជួយគាត់បើមិនដឹងថាអ្នកណាយើងរកមើលតំណាងគណៈបកភ្លើងទៀនតាមគុំតាមសកម្មរបស់យើងប្រមូលលុយគ្នាទៅជូនគាត់ទៅឲ្យទៅគណៈអ្នកណាដែលធ្វើការគេណាដើម្បីទៅឲ្យគាត់ដែរខ្ញុំមានប៉ុណ្ណឹងទេណាការងារនេះគឺត្រូវការយើងទាំងអស់គ្នាមិនមែនបុគ្គលណាម្នាក់ ខ្ញុំនៅកន្លែងហើយសូមអរគុណបងប្អូនអរគ្នានិងសូមជូនពរនៅសុខសប្បាយនិងជម្រាបលាបាទណាបាទអរគុណច្រើនបាទជម្រាបលា